បានចេញលេខបានមិនមែនគ្រាន់តែជប់ទេគឺការសិក្សាតាមគឺតាមប្រទេសដែលខ្ញុំបានសិក្សាទៅលើប្រទេសវៀតណាមថៃម៉ាឡេស៊ីសិង្ហបុរីហើយនឹងប្រទេសកូរ៉េត្បូងតែក្រោយមកបានមានបង្កើតឲ្យមានការប្រកាសទៅយើងសួរថាហេតុអីបានមានបង្កើតអញ្ចឹងដោយសារតែយើងទៅដល់នោះខ្មែរយើងរូបកំណាំងពលកម្មគាត់តែបាននោះទេហើយគេគ្រាន់តែត្រឡប់ស្រាប់តែពីកែវស្មើនឹងផ្នែកគឺកម្មករមួយថ្ងៃនៅថៃ 10 đô la à, nhà đại tư chủ trong nước thiên nhiên cả nhà nên ừ, ờ, có tư và hô đá hay hồi tiết từ lúc bạn vào để tìm và khi lúc bạn vào để tình. nhưng tư thằng sai nhưng bạn to nơi Singapore có lấy cái cái chấm kia riêng nên nó riêng từ cô tái nó riêng từ tự hồn, nâng nâng nâng tăng đỏ nâng nâng nâng ở đây kia kia tăng đỏ trong từ kia là kia là tự hồ អញ្ចឹងយើងចង់និយាយថាម៉េចបានន័យថាទោះបីជាអ្នកពិការក៏ដោយឬក៏ការតែជំងឺមួយអតិសឹមអឺក៏គេគេបង្កើតឲ្យមានជំនាញដែរអត់មានណាមួយការសុំទៀតទេនៅសិង្ហបុរីនៅសិង្ហបុរីគឺគេគេបង្រៀនឲ្យតែបោះតាំងពីការរៀនវិជ្ជាជីវៈទី1ទី2អត់សំខាន់ដែលឯងចប់អត់គ្រប់ទេអត់សំខាន់ដែលឯងមានសញ្ញាអត់អីទេ សំខាន់អ្នកឯងចង់អត់ឧទាហរណ៍ជីវិតខ្ញុំខ្ញុំអត់បានមានរឿងហូបទេលោកសម័យកូនខ្ញុំបង្កើតអឺកើតចឹងខ្ញុំទៅធ្វើប្រហុសឲ្យគេដោយសារខ្ញុំមានសញ្ញាបត្រទៅសុខស៊ីអត់បានគណៈអត់មានសញ្ញាបត្រគេចាប់បានគឺពីដីទៅអស់ចឹងខ្ញុំទៅក្រោកម៉ោង4ដើម្បីទៅធ្វើប្រហុសឲ្យគេខ្ញុំទើបដល់ហើយខ្ញុំអត់មកចោលអឺទៅធ្វើប្រហុសគេគឺពងវ៉ាន់អីហ្នឹងខ្ញុំចេញហ្នឹងតែដល់ពេលហើយ ចេញមកនោះបាទគ្រូទឹកមួយហើយបោកអាវឲ្យកូនឲ្យគ្រូគ្រូសាយនេះគាត់កណានេះគាត់វះគាត់អាចបោកបានទេតើគ្រូជាខ្ញុំនេះហោតើគ្រូជាឪពុកហោតើគ្រូជាអ្នករំលឹកអញ្ចឹងខ្ញុំបានឆ្លងកាត់នេះផងអញ្ចឹងសម្រាប់ខ្ញុំអត់មានថ្មីទេអញ្ចឹងពេលដែលខ្ញុំមកខ្លាចពីអ្នកដឹកនាំខ្ញុំទៅគិតដល់ថ្ងៃហ្នឹងគុំគិតអាកពូទី3យើងនិយាយថាមហោបសិនមហោបបរទេសមិនមែនទេ ម្ហូបខ្មែរតែរសជាតិបរទេសហេតុនេះថាជាម្ហូបខ្មែរព្រោះវាជាផលិតផលរបស់ខ្មែរព្រោះតែយើងផ្សំរសជាតិរបស់បរទេសតែប៉ុណ្ណឹងវាអូននេះនិយាយមិនមិនមែនទេនីកាលណានិយាយពីរបៀបនិយាយពីស្អីបានប៉ុន្តែប៉ុន្តែយ៉ាងម៉េចពួកយើងនៅជុំគ្នាចឹងវាទទួលយកគ្នាវិញមកចឹងសូមឲ្យបងអូនមោទនភាពថាខ្ញុំរៀបចំម្ហូបខ្មែរតែរសជាតិបែបអ៊ីតាលីរសជាតិបែបរុស្ស៊ីរសជាតិបែបអី Mexico và các anh chưa được bỏ khỏi và bây giờ trên chương trình của nước qua những cái ra những trình hô của nó có nó tôi biết tổng lô của rằng tổng lô của rằng nó không tổng lô nó cứ mau đi tổng bón à mình đã tin là của rằng thì vô mau tôi tổng lô cứ tổng lô của bao của đi tê của à à với tê của à với tê của rằng à biết này thì vô đi cái bao cô của nó thế này មិនមែនពោរបស់អឺរ៉ុបទេប្រទេសរុស្ស៊ីនៅសម័យកូឆោគឺយកពោបមកប្រាធ្វើឲ្យដូចធ្វើមុខពីអាមេរិកចឹងគេខកតាមពោគេខកតាមតរោរុស្ស៊ីពីដើមគាត់ញ៉ាំអាដែងស្រូវសវ័យទេគាត់គាត់តែពោទៅទីមកពីអាមេរិកទេអាមេរិកពូស្វែងហោមទេស្វែងហោមអានោះចំណុចចំណុចទី3យើងចោះទៅគុំមោទនភាពខ្ញុំធ្វើការនៅកោះកោ raffo ឬក៏ធ្វើការនៅការកម្ពុជាការកម្ពុជាឬក៏ធ្វើការណាទៅមុខគណៈភាពដែលខ្លួនអាចបង្កើតបានបើតែឯងមានមុខផ្ទះប៉ុណ្ណឹងហើយតែឯងបង្កើតចំណូលបានអានឹងអាខ្លាំងហើយខ្ញុំនិយាយបំសោតខ្ញុំសម័យគ្រូគ្រូអត់នេះយួរកតាដើរទៅរៀនសាលាទេបានមួយខែពី3000តែខ្ញុំធ្វើការឲ្យគេ3ខែនោះមនុស្សចាំទីគាត់នៅចាំមួយឆ្នាំ អត់មានបាននឹងពលានទេប៉ុន្តែខ្ញុំបានប្រាប់ទៅម្ចាស់សាលាក្រុម100ខ្ញុំអត់យកទេចាប់ពី100ឡើងទៅខ្ញុំយកសោះមួយខ្ញុំយក100ដុល្លាររហូតដល់ខ្ញុំបានដល់ទៅ1000ពលានទៀតបានដល់3 4000ឃើញប្រាក់ខែគ្រូច្រើនចាប់បានខាងប៉ុន្តែឯងភ្លេចកាក់ខ្ញុំរៀបចំមកខ្ញុំធ្វើមួយឆ្នាំទៅអត់មានបានទេទៅកុំភ្លេចអ្នកឯងដឹងយើងចេញអត់ឈឺក្បាលទេកុំឈឺក្បាលទៅសោះ 프로 협의회 liên quan đi nuôi học trường này phải liên quan đi បើទៅក្នុងកម្មវិធីបង្កើតសាលាទី3ខ្លួនឯងខ្ញុំមកបង្កើតទី3ខ្លួនឯងដោយសារអីដោយសារយើងមានជំនាញដូចយើងចឹងកណ្ដាលយើងមានជំនាញចឹងយើងធ្វើមោទនភាពមោទនភាព3ទី1បើយើងបើកហាងមិនមែនຕ້ອງធ្វើណាមកក្លបបានទេបើអ្នកឯងក្លបខ្ញុំដេញអ្នកឯងចេញទៀតជំរឿនផ្សេងទៅទៀតជំនាញបានតែបើយើងអត់ចេះ ទៅគ្រប់ទៅយកចិត្តគេហើយទៅដូរមហូបហើយគេលែងចូលដែរចិត្តដូរមិនបានមិនចេះហើយហ្នឹងយើងពេលយើងគាត់គាត់អុកសោតចុះតកែទៅពុកវាមូលហេតុព្រោះខ្មែរយើងមានចរិតមួយធ្វើការតារាប្រចាំប្រឡាប់យ៉ាងខែគឺខ្ជិលធ្វើរបស់ធ្វើអីចឹងអត់គិតពីតម្លៃដែលគេខំចូលមកធ្វើអានោះយើងតែគិតទី4ពេលដែលយើងចេះ ជំនាន់ទី4ចាប់ដើមគឺយើងខំបន្ថែមទៀតសម័យនេះសម័យបើកទំហរជាមួយ YouTube យើងអាចមើលពីមុនលោកគ្រូក៏បានឲ្យចំណេញឲ្យជំនាញចាប់ដើមមកយើងចាប់ដើមបន្តទៀតតែបើយើងនេះអាចមកមកមកពីគ្រូជប៉ុនទៀតរៀនមិនស្គាល់មិនមែនកន្លែងពិតបេះដូងទេកន្លែងបើកបើកជំនាញអត់មានគំនិតបិទពៀនអត់ទេចំណុចទី5 អ្នកនឹងខ្លាយដើរតួជាអ្នកផ្សព្វផ្សាយថ្ងៃក្រោយនៅនេះដូចជាមានទាំងគោមានទាំងទឹកឈីមានទាំងបកគោមានទាំងសាច់ក្របីមានទាំងមាំមានអីចឹងទៅធ្វើអីកាត់អីគុំធ្វើខ្ញុំយល់ថាមិនមែនមានតែនឹងទេប៉ុន្តែយើងត្រូវមោទនភាពដែលពេលគេចុះមកដល់លើទឹកដីរបស់យើងហើយគេហូបមហូបរបស់សាច់ឈាមរបស់យើងហើយជារសជាតិរបស់គេអានឹងមួយហើយទី2កុំចាំតែកកោកុំចាំតែប្រហើរ ខ្មែរអាចបង្កើតជាថ្មីបានកុំបង្កើតចឹងខ្មែរយើងធ្វើកោនឹងកាលពី1000ឆ្នាំមុនខ្មែរធ្វើកោអត់មានរូបឥឡូវអត់ត្រូវតែកែស្អីស្អាតក៏គុំនៅទៅដាក់រកសង្ហាក៏គុំនៅទៅដាក់រកសង្ហាទៅលើអីទៅលើកងរែងរែកដោតឆាប់ទៅលើក្អមនារីស្អាតចងពងវាខ្មែរយើងអាហ្នឹងឆ្លាក់រូបក្អមទៅត្រីទៅរេសាឲ្យឲ្យចាំថា ពេលទៅពុះទឹកកាលណាមានទឹកគឺមានត្រីពុះនៅណាក៏ប៉ុនទន្លេសាបឲ្យយើងមានមោទនភាពបែបហ្នឹងអាហ្នឹងយើងយើងនោះទេចឹងគេនិយាយយើងយើងអត់ទៅផ្សព្វផ្សាយផ្សព្វផ្សាយចំណុចមួយទៀតទី6ហេតុអីដែលយើងត្រូវចេះពីនេះទៅហើយមិនទៅយើងទៅមោទនភាពដែលយើងរៀននៅសាលាមួយដែលសាលាដែលមានតម្លៃខ្ពស់តម្លៃប៉ុណ្ណាអត់នោះទេអត់ថ្លៃទេ ខ្ញុំកុំរស់ចង់បានអាហារល្អពីគេណាកាលណាបងអូនឯងឬក៏ម្ចាស់ឬក៏អាមីនេះក៏ពុសិតបិទម៉ាស់នឹងដឹងដែរលោកគ្រូណាកាលណាបានអាហារល្អធ្វើមនុស្សស្រួលកាលណាមនុស្សស្រួលធ្វើឲ្យខំខ្ញុំអត់ដែរខ្ញុំអត់ដែរទៅសុខពីគេខ្ញុំជួបចិត្តធ្វើជួបចិត្តធ្វើកាលណាយើងធ្វើយើងចេញបើយើងដឹងអំពីការហត់កាលណាយើងហត់យើងធ្វើអីប្រយ័ត្នកាលយើងអត់ហត់បាច់បាច់បាច់ទៅវិញទៅវិញទៅ ឃើញឲ្យតែសហការជាមួយរដ្ឋក៏គ្រឹះតែបើឯកជនធ្វើបាននេះយ៉ាងគ្រឹះអត់បានប៉ុន្តែឃើញមើលរៀងរាល់ពេលដែរខ្ញុំតាមទៅអត់បានអត់បានព្រោះអីដែលកើតមកគឺជាការខំប្រឹងប្រែងពីព្រោះយើងដឹងថាធ្វើការគឺក្រៅរដ្ឋមិនស្អាតទេបានដូចព្រៀបទេអញ្ចឹងដើម្បីបានដូចចំណាយការគឺចេញពីខ្ញុំខ្ញុំមិនមែនមានអត់មានលុយទេតែខ្ញុំអាចខ្ចីធនាគារបានព្រោះខ្ញុំមានឈ្មោះបាទ អ្នកចេះនិយាយទៀតមិនអត់ណាបាទបីអត់មកឧមារឃើញពីល្បីតិចអីសិតតែចេះនិយាយទៀតចុងក្រោយមកបាននយោបាយអង់គ្លេសផ្អល់ហើយអានឹងគឺគាត់ប្រាប់សិតតែចេះពីដល់ហើយចំណុចទី7តែឯងមិនអាចទៅបានហើយចង់ចាំកាលណាយើងចេះចង់ធ្វើមានទឹកពីប៉ាំតែធ្វើឲ្យយើងទុកចិត្តទី1ធ្វើឲ្យគ្រួសារមានសុខដុមនិយាយកម្ម ទី2ឲ្យខ្លួនឯងធ្វើសម្រាប់ខ្លួនឯងមិនធ្វើឲ្យអ្នកណាធ្វើសម្រាប់ខ្លួនឯងទី3យើងចង់បង្ហាញថាខ្មែរធ្វើកើតហេតុអីខ្មែរសង់អង្គរបានគ្រាន់តែមហូបបន្លែទាំងពីរទេតែខ្ញុំអានបន្លែសពថ្ងៃធ្វើអីសពថ្ងៃនេះគឺមិនចង់មិនពីនឹងចំណុចទី3ហេតុអីដែលយើងចេះលើកឡើងនេះគុំគិត ហេតុអីគេយកឈ្មោះជ្រក់យើងទៅជាគឹមជ្រីបានហេតុអីក៏ខ្មែរមិនចាត់ឲ្យធ្វើអាឈ្មោះខ្មែរវាប្រហែលគឹមជ្រីគេមានតែ3មុខហ្នឹង4មុខហ្នឹងខ្មែរជ្រក់វាដាក់រាប់ពាន់ជ្រក់ហេតុអីទៅយើងមិនចាត់តាបង្ហាញអាហ្នឹងតែយើងត្រូវគូគាត់យើងត្រូវគូគាត់ឈ្មោះមកមានឈ្មោះជ័យឈ្មោះអីឈ្មោះតាប្រាំងឈ្មោះស្នោខ្វាយខ្វាយមានអញ្ចឹងពេលយើងទៅដល់ដាក់មហូបរកមែនគាត់ទៅថែមជ្រូករបស់យើងមកតិចមកអូនចានមួយបង្ហាញ អញ្ចឹងពេលហ្នឹងមមីងក៏ដោះអត់ទាន់ស្នោក៏ដោះអត់ទាន់កញ្ឆែតក៏ដោះអត់ទាន់ព្រោះមនុស្សធ្វើការឈប់អូនស្រែកដល់ជំនាន់ពីដើមដើមចេកកាត់យកមកធ្វើជក់ទៀតអាចេកអាកត្រង់ពីជក់ទៀតអញ្ចឹងអានឹងដែលយើងយើងត្រូវការរួមពង្រឹងគ្នាហើយយើងបង្កើតឲ្យមកនិយាយទាំងនេះអ្នកចង់អានវិជាដែរប៉ុន្តែជារឿងផលអត់បាន ហើយម្នាក់ម្នាក់ស្រែកថាផលិតផលខ្មែរអត់ទីផ្សារហេតុអីទីផ្សារកើតមកពីណាវាកើតមកពីយើងបង្កើតវាមិនមែនទីផ្សារឆ្លាក់លើមេទេយើងអ្នកបង្កើតធ្វើមកយើងបង្កើតធ្វើពីញៀនមិនញៀនដល់ទៀតញៀនក៏ហូបក៏ឆ្ងាញ់មកហូបទឹកឯងរបស់យើងស្អីឡើយយើងមានអត់មានរបស់យើងទាំងអស់អហេតុអីបានយើងរួមដដែលធ្វើកសិកម្មដែររួមខ្លួនចំណុចទី6ហេតុអីព្រោះយើងសុំចំណុចទីដកទិញពូជគេទិញជីគេ ទិញឆ្នាំគេហេតុអីក៏យើងនឹងរៀបចំសិក្សាចឹងថាបាននេះនឹងស្ពានបញ្ចប់អាចដើរជាប់បែបហ្នឹងតាមគឺបែបហ្នឹងអត់មានតែទិសដៅគេថាប្រទេសស្ពានមានតែទិសដៅមិនមែនមានទិសដៅបាទយើងត្រូវតែខំធ្វើឲ្យចំណុចមួយទៀតដែលខ្ញុំមោទនភាពត្រូវតែយកស្អីដែលមានឧទាហរណ៍គ្រួសារឧទាហរណ៍គ្រួសារច្បារឧទាហរណ៍ស្អី ផ្លែឈើរបស់យើងមិនសូម្បីចំពោះរបស់យើងយើងអាចធ្វើអីដើម្បីមកកែច្នៃឲ្យអស់នឹងឲ្យទៅដាក់ទឹកជ្រលក់ឲ្យមានក្លិនណាគេគ្រាន់តែយកស្លឹកម្រះឬក៏អីមកដាក់ជាលីក័រដើម្បីបង្ហាញឲ្យឃើញថាជារបស់ខ្មែរទេព្រោះអរ៉ុបវាអត់មានទេគឺអាការ៉ុតនេះក៏មិនមែនបោះអរ៉ុបដែរបោះអាឡាំជាអង្គការប៉ុន្តែយើងអត់ចង់អត់ដឹងចិត្តស្គាល់របស់បរាំងរបស់ស្អីរហូតដល់អារ៉េ កញ្ចក់មានណាគេហៅស្អីហ្នឹងបាទបាទបាទពាក់ប្រាក់ពាក់អូខេហើយយកទីទៀតមកប៉ុន្តែកុំតូចចិត្តដោយសារប្រាក់វាខោនេះពីថាខោខោប្រាក់អូសារប្រាក់មិនស្លៀកបើប្រាក់ប្រាក់មិនស្លៀកអញ្ចឹងយើងនិយាយគេតាមតុកខ្មែរយើងទៅមើលមើលខ្មែរយើងពីដើមខោចងដើម្បីពលាយធូបដើម្បីឆ្លាក់ រូបឆ្លាក់ស្អីពីស្រួលអង្គុយអាខោឆ្លាក់តែបីឆ្លាក់ស្រួលអង្គុយស្រួលអីបែបបែបដើមនៃបតាយយើងក៏អបអរទៅមិនចង់និយាយប្រវត្តិសាស្ត្រតែនិយាយប្រវត្តិសាស្ត្រច្រើនពុទ្ធពុទ្ធអានមកដល់និយាយតែក៏សម្បត្តិអស់ចិត្តទេសូមឲ្យគូកឲ្យបងប្អូនចឹងណាបងប្អូននេះណាបាទខ្ញុំមានកូនស្រីអាយុ30ហើយកូនប្រុសអាយុ24 គូសៃពើ5ឆ្នាំហើយនឹង15ខ្ញុំមិនមានអីទេហើយសូមឲ្យទទួលបានជោគជ័យហើយបន្តប៉ុណ្ណេះគ្រាន់ជាកិច្ចចាប់ដើមជាជោគជ័យរបស់យើងនៅពេលដែលយើងយកដីប៉ុណ្ណឹងហើយមកចិញ្ចឹមគូសាបាននោះជាជោគជ័យខ្មែរមានដី3ហិកតាអត់បានឲ្យកូនរៀនមួយចង់ឲ្យកូនរៀនមុខដីអត់ឯចិនគេមានតែ3ម៉ែត្រនៅមុខផ្ទះគេបញ្ជូនកូនរៀនដល់មូលហេតុពីពួកគេជំនាញ ចឹងអ្នកឯងត្រូវរៀបចំអានោះហើយសបផ្សាយសបផ្សាយហើយមោទនភាពត្រូវបង្ហាញមកថាខ្ញុំគ្មានមហូបអរ៉ុបទេរសជាតិអរ៉ុបតែរបស់ខ្មែរនិយាយភាសាហ្នឹងនិយាយភាសាដើម្បីឲ្យអីពីព្រោះសាច់ដើម្បីរបស់ខ្មែរនេះតែនៅស្រុកយើងអីនៅស្រុកយើងថារសជាតិរបស់អរ៉ុបប៉ុន្តែបាទចាំបាទខ្ញុំកែពីសំខ្ញុំដើរទៅកែពុទ្ធា សាច់ក្រករកថាទេសាច់ក្រខ្មែររសជាតិរកព្រោះអ្វីរកមានទេអត់មានទេកែព្រៀបបាទគុណខ្ញុំវាចុះបើអញ្ចឹងសូមឲ្យជូនពរជោគជ័យលោកគ្រូសូមបាទបាទធ្វើម៉េចដោយលោកគ្រូវិញមហោបអីខ្ញុំជឿថាពុកល្អមកពីដំណប់សម្រាប់លោកគឺពុកល្អមក